បាទសូមស្វាគមន៍និងសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាផងដែរដែលចូលមកទស្សនាវីដេអូនៅក្នុង Channel YouTube ខ្ញុំបាទ Vichrin RC ទាំងអស់គ្នាជាទីមេត្រីបាទនៅក្នុងវីដេអូនេះខ្ញុំសូមរំលឹកពីអតីតកាលបាទនៅខាងការទឹកចំនួនណាបាទនៅខាងភូមិលវាចាស់ឃុំលវាស្រុកបវលខេត្តបាត់ដំបងនោះគឺផ្លូវទៅខាងវត្តដំបូកក្នុងបងប្អូន ស្គាល់ច្រើនហើយដែលចូលទស្សនាវីដេអូនៅក្នុង Channel YouTube ខ្ញុំបាទ Vichrin ក្នុង Channel ផ្សេងៗហ្នឹងខ្ញុំបាន ថតផ្សាយចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាបាននៅទស្សនភាពនៅកន្លែងតំបន់នេះចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាកាលទឹកចំនួនណាឥឡូវនេះខ្ញុំមករំលឹកពីអតីតកាលបាទទឹកចំនួននេះគឺលេចតាំងពីឆ្នាំ2022ម្ល៉េះបងប្អូនគឺនៅបាទឆ្នាំ2022ចុងឆ្នាំបងប្អូនឥឡូវខ្ញុំមករំលឹកអតីតកាលបងប្អូនទាំងអស់គ្នាបានឃើញអំពីទស្សនភាពពីមុនដោយសារបងប្អូនបានទស្សនាវីដេអូខ្ញុំឥឡូវនេះគឺធ្វើដំណើរទៅខាងវត្តលវីអឺវត្តដំបងក្នុងហ្នឹង ផ្លូវដូចដីហុយអីចឹងបងប្អូនប្រសារដៅប្រាំងអញ្ចឹងឥឡូវយើងក្រឡេកមកមើលទស្សនវិជ្ជាអតីតកាលពីកាលទឹកចំនួនជនលិចវិញម្ដងថាតើបាទមើលទៅវាខុសប្លែកគ្នាប៉ុណ្ណាបងប្អូនឃើញនេះទឹកហូរលើកាត់ផ្លូវតែម្ដងបាទឥឡូវខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាបាទនៅទីតាំងនេះចែកជូនបងប្អូនទាំងអស់គ្នាបាន ទស្សនាពីទស្សនវិជ្ជាពីអតីតកាលនៃការបាទ រោងប្រទេសប្រទេសកម្ពុជារោងគ្រូដោយទឹកចំនួនជនលិចនៅឆ្នាំ2022បានឥឡូវខ្ញុំនឹងបង្ហាញចែកជូនបងប្អូនអរគុណបានទស្សនាដែលមានរូបភាពដើមនិងសម្លេងដើមជាហោហែដូចតទៅបាទបាទខាងសម្ដែងគេបិទតុបហើយគេបិទតុបទាំងអស់មួយជួរនោះតែយ៉ាប់យ៉ាប់អាខាងណែ ចាក់ឡើងច្រៅទៅនោះអីស្កាឃើញយើងមកហ៎បាទឥឡូវទឹកមិនចាប់ដើមមិនពោកាត់ផ្លូវបាទនេះផ្លូវទៅខាងដំបូកក្នុងប៉ុន្តែចេញពីភូមិវាចាស់តែម្ដងលេចថាបងឡើយខ្ញុំធ្វើដំណើរទៅមុខបន្តិចសិន ដើម្បីបង្ហាញពីទស្សនវិជ្ជាឲ្យបងប្អូនឃើញបាននៅភូមិសាសនេះនេះអ្នកលក់អូលេច្រើនណាស់ណាបាននេះនៅក្នុងភូមិតែម្ដងបានអូត្រីច្រើនណាស់ លេចអស់ហើយយ៉ាលាត់បាត់ហើយ បាទឡើយខ្ញុំទៅកន្លែងលើកក្រោយច្រៅសិនឡើយអាចជិះម៉ូតូបានមកទៅមុខខាងនោះអត់ជិះម៉ូតូបានទេលើកច្រៅមែនទេអូលេចខ្លាំង បាទនេះគឺទស្សនភាពទឹកចំនួនហូរកាត់ផ្លូវនៅខាងបាទឃុំលវាស្រុកបវលខេត្តបាត់ដំបងបាទហូរកាត់ផ្លូវនេះផ្លូវហូរខ្លាំងតែម្ដងទើបតែឡើងយប់វិញខ្លាំងតែម្ដងបងប្អូនទឹកហូរកាត់ផ្លូវខ្លាំងមែនទែនគឺត្រង់ចំណុចបាទហួសបាទមកខាងលិចបាទភូមិលវាចាស់តែបន្តិចទេគឺជ្រុងសាលាបឋមសិក្សាលវាចាស់ឥឡូវទឹកហូរលិចកាត់ខ្លាំងបងប្អូនហូរខ្លាំងមែនទែនតែម្ដងនេះបាទច្រើន100ម៉ែត្រដែរបងប្អូន ធ្វើដំណើរដោយម៉ូតូក៏ពិបាកដែរបាទពលយន្តក៏ពិបាកដែរដល់នេះទៅហូបខ្លាំងពេកបាទនេះគឺនៅថ្ងៃទី30ទី1បងប្អូនទី1ខែ10ឆ្នាំ2022ឥឡូវទឹកហូរខ្លាំងហើយនៅខាង ភូមិវាចាស់ផ្លូវទៅខាងដំបូកក្នុងបាទវត្តតានីដំបូកក្នុងហ្នឹងបងប្អូនឃើញខ្ញុំទៅចែកណោយសាល់មាញ់ទៅយកណោយជូនបងប្អូនជាប្រវត្តិយ៉ាងដូចជាគេដល់ព្រះសង្ឃហ្នឹងទឹកឡើងនេះអត់តន់លិចទេណាបងប្អូនបាទទឹកអត់តន់លិចទេ តែបានមកថ្ងៃទី1នេះបានលិចខ្លាំងតែម្ដងបងប្អូនលិចភ្លឹបតែម្ដងនេះហូរខ្លាំងមែនទែនបាទអញ្ចឹងទឹកកំពុងតែស៊ូសឡើងខ្លាំងមែនទែនបាទនៅខាងឃុំលវាស្រុកបវលខេត្តបាត់ដំបងនេះលោកឡើងខ្លាំងមែនទែននេះម៉ូតូតបានដែរ

ភូមិលវាស្រុកបវលខេត្តបាត់ដំបងទឹកហូរឡើងខ្លាំងលិចខ្លាំងមែនទែនបាទហូរវឹងតែម្ដងបងប្អូននេះអូជិះម៉ូតូហើយទី2រួយចាស់ល្អល្អប្រាស់ កុំការកុំការហើយទៅរួចទេ អូលេខការដែរនេះដាច់ទៅបាត់ហើយប្រទេសតរួចទេបងប្អូនអើយទៅខាងភូមិដបកក្នុងអីតរួចទេបាទម៉ូតូនៅរួចដាប់ដាល់ទេតែល្ងាចនេះជីលេខការហើយបាទនេះគឺទស្សនភាពនៅខាងឃុំលវីស្រុកបវលខេត្តបាត់ដំបង អូ ទឹកលិចត្បឹងល្វើតែម្ដង យអត់ទេមើលសិនទៅរួយអត់ទេស្ថានភាពបែបណាចាំមើលអូតកនោះនេះពីខុសពីខុសអត់ពតហើយបាទទៅខុសខ្លាំងមែនទេមកត្រង់ចំណុចនេះលេខទី2អស់ហើយបាទខាងគុំលវីខាងនឹងទេបងប្អូនអើយ គឺភូមិវាចាស់បាទថាភូមិវាចាស់ខ្ញុំថតនេះព្រឹកផងថ្ងៃនេះបងប្អូនបាទតាមទឹកទីទឹកនៅថ្ងៃនេះគឺឡើងខ្លាំងបាទថ្ងៃទី31ខែ10បងប្អូនខែ10ឆ្នាំ2022ឡើងខ្លាំងមែនទែនបងប្អូនបាទនៅខាងភូមិលវីស្រុកបវរខេត្តបាត់ដំបងនេះទឹកចាប់ដើមហក់ឡើងមកហើយដោយសារទឹកនេះហូរមកពីខាងបាទខាងអំពិល5ដើមបាទនៅខាងអំពិល5ដើមអូសណ្ដាន់ធ្លាក់មកខាងនេះបណ្ដោយបងប្អូនបាទអញ្ចឹងធ្វើទឹកឡើងខ្លាំង បាទទឹកស្ថានភាពនៅខាងក្រោមក៏មិនដែរក៏មិនអាចថាស្រកដែរបងប្អូនទឹកនៅខាងបាទខាងដូចជាព្រៃសឿបាទព្រៃសឿនឹងចំណោមនោះនឹងថាលិចបបោតែម្ដងបងប្អូនបាទមើលខ្ញុំនឹងបដិយកទស្សនភាព នៅខាង បាទព្រៃសឿបាទឃុំសឿស្រុកមង្គលបរិយខេត្តបន្ទាយមានជ័យចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនានៅវីដេអូក្រោយៗហ្នឹងខ្ញុំនឹងបង្ហាញឲ្យបងប្អូនឃើញពីស្ថានភាពទឹកចំនួននៅប្រទេសកម្ពុជានៅខាងឃុំសឿបាទនៅខាងឃុំលវានេះ ស្ថិតនៅក្នុងស្រុកបវលខេត្តបាត់ដំបងនៅថ្ងៃទី1ឆ្នាំ2000ទី1ខែ10បងប្អូនឆ្នាំ2022បាទបាទថ្មីថ្មីទេដូចថ្មីស្រឡាងតែម្ដងទេបាទបងប្អូនខ្ញុំនឹងបង្ហាញពីទស្សនភាពនៅខាងព្រៃសឿជាបន្តទៀតចែកជូនបងប្អូនតាមទេសនាបាទបាទខ្ញុំធ្វើដំណើរឡើងទៅលើវិញចឹងបងប្អូននៅឆាខ្ញុំដើរមកថ្មើរជើងទេទេបាទខ្ញុំទៅកុំ5ទៀតទេអូដល់ដល់ about it. បាត់ហើយបាទអញ្ចឹងវីដេអូខ្ញុំធ្វើមិនចាប់តែប៉ុណ្ណាសិនណាបងប្អូនជួបគ្នានៅវីដេអូក្រោយនៅខាងព្រៃសឿជាបន្តទៀតបាទ ពេលនេះខ្ញុំបាទវិចិត្រមកសូមអរគុណបាទសូមជម្រាបលា